នេះគឺជារូបសំណាក់លោកតាដំបងដែកដែលស្ថិតនៅក្នុងវត្តអង្គតមីងគាត់ថាបើមានអសន្នអីហៅឈ្មោះគាត់6ដងលោកតាចេញជួយហើយព្រៀបនោមសាមិនមែនជាព្រៀបនោមរឿងជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានព័ត៌មានថ្មីមួយទាក់ទងទៅនឹងរឿងរ៉ាវអបិយជំនឿដែលយើងឃើញថាប្រហែលថ្ងៃនេះនៅលើបណ្ដាញសង្គមទាំង Facebook ទាំង TikTok មានការផ្ទុះចាប់អារម្មណ៍ខ្លាំងមែនទែនតកតងទៅនឹងរូបសំណាក់គេនាំគ្នាហៅថាបងស្រីគាត់ផុសចេញ ពីគល់ដើមពោបងប្អូនទាំងប្រជាជនខ្មែរក៏ដូចជាប្រជាជនថៃជាពិសេស អ្នកដែលនិយមចាក់ឆ្នោតក៏ដូចជាអ្នកលក់អនឡាញគាត់បានប្រមូលគ្នាទៅបន់ស្រន់គោរពបូជាដើម្បី សូមសេចក្តីសុខសេចក្តីចម្រើនក៏ដូចជា បន់ស្រន់សុំអវ័យនិងសម្រេចដូចអវ័យដែលគាត់បងប្រាថ្នាតកតងទៅនឹងរឿងរ៉ាវអបិយជំនឿទាំងអស់នេះបើយើងក្រឡេកមកមើលនៅ ក្នុងប្រទេសកម្ពុជាក៏ដូចជា នៅលើទឹកដីរបស់ខ្មែរយើងឃើញថាទីសក្ការៈក៏ដូចជាទីតាំងប្រវត្តិសាស្ត្រដែលជាទីសក្ការៈបូជារបស់យើងក៏មានច្រើនក៏ប៉ុន្តែ ហាក់បីដូចជាប្រជាជន ខ្មែរយើងមួយចំនួនគាត់មិនអើពើផ្ទុយទៅវិញគាត់បែរជាទៅគ្រប់គ្រងក៏ដូចជា ផ្សព្វផ្សាយអំពីជំនឿនៅក្នុងប្រទេសគេទៅវិញថ្ងៃនេះផងដែរខ្ញុំបាទសូមបង្ហាញនៅទីតាំងមួយកន្លែងដែលប្រជាជនខ្មែរយើងនិយមទៅបន់ស្រន់សូមសេចក្តីសុខសេចក្តីសប្បាយនេះគឺជារូបសំណាក់លោកតាដំបងដែកដែលស្ថិតនៅក្នុងវត្តអង្គតមីងកណ្ដៀបានពូនពូនខ្ពស់មែនតើ ក៏ប៉ុន្តែវងភេទរបស់គាត់គឺនៅតែយើងអាចសម្គាល់បានថាជាលោកតាតំងដែកបើតាមអ្នកដែលដឹងពីប្រវត្តិសាស្ត្រដែលគាត់គឺជាអាជីវករលក់ដូរនៅក្នុងវត្តអង្គតមិញផ្ទាល់ដែលគាត់ដឹងអំពីរឿងរ៉ាវច្រើននៅក្នុងទីនេះគាត់បាននិយាយថាតំបន់នេះក៏ជា កន្លែងមួយដែលស័ក្តិសិទ្ធិផងដែរសម្រាប់ឲ្យបងប្អូនមកបនស្រន់សូមសេចក្តីសុខសេចក្តីសុបាយជាពិសេសនៅថ្ងៃសិលគាត់សង្កេតឃើញថាមាន យាយចាស់ចាស់ក៏ដូចជាអ្នកដែលមកពីខេត្តឆ្ងាយឆ្ងាយគាត់មកបន់ស្រន់សុំសេចក្តីសុខសេចក្តីសុបាយមានយាយយាយមកថ្ងៃសិលរហូតឲ្យតែកូនចៅសុខបាយអញ្ចឹងណាហើយមិនបានសុំអីគាត់ខ្លាំងខ្លាទេគាត់ថាបើមានអសន្នអីហៅឈ្មោះគាត់6ដងលោកតាតែជួយហើយហើយចង់និយាយថាចុះទី1អ្នកគាត់ធ្វើអំពើអាក្រក់ហ្នឹងណាចាយកទៅកាត់ឡើងហ្នឹងក៏ច្រើនអូ សាងអំពើអាក្រក់ណាថ្ងៃមុនឃើញគ្រូគេមកពីកំពង់ចាមគ្រូនោះប្រហែលជាគេខ្លាំងហើយមិនដឹងគេថាឲ្យធ្វើឲ្យគ្រូនិយាយពេកហ្នឹងគាត់រហូតស៊ីគាត់រហូតស៊ីទៅចំណែនចំណែនគ្នាហើយគ្រូគាត់នេះយកផ្ញើតានេះហើយយកទៅតាមមើលមែនស្អែងមែនតាគ្រូហ្នឹងតែចេញមកហ្មងវាញាប់នៅក្នុងកណ្ដាលហ្នឹងហើយអ្វីដែលរដ្ឋាចំណុចទៅទៀតនោះគឺគាត់បាននិយាយថាដើមឈើដែលដុះពីលើរូបសំណាក់ក៏ដូចជាទីតាំង41កន្លែងនេះ យើងមើលទៅឃើញធម្មតាទេបងប្អូនក៏ប៉ុន្តែ នៅថ្ងៃណាខ្លះគេឃើញថាមានពស់គឺពស់ធំមែនតែនដែលគេថាពស់ថ្លាន់ពស់ទាំងអស់នោះគឺជាពស់របស់អ្នកតា មានពស់ថ្លាន់ធំធំហ៎ដូចត្រូវឲ្យឃើញឃើញនៅតាមជួរគាត់3 4គូអូនៅកន្លែងលោកតាហ្នឹងមែនហ្នឹងឯងនៅលើដើមឈើចាតែពេលខ្លះគាត់ឲ្យឃើញពេលខ្លះគូអ្នកខ្លះគេថតថតឃើញ4 4អញ្ចឹង2 2គូតាមអញ្ចឹងថតតាមខ្មល់ឡើងវិញ ហើយលើមេឃមេឃចឹងតាមរយៈវីដេអូមួយនេះខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋខ្មែរនឹងងាកមកមានជំនឿទៅលើវត្ថុស័ក្តិសិទ្ធិក៏ដូចជាទីកន្លែងសក្ការៈបូជានៅក្នុងស្រុកយើងវិញ